មុំទឹកដោះគោសុកសុកហេតុអ្វីបែរជាកូនបើលេងត្រូវទៅវិញករណីកូនបើទឹកដោះគោម្សៅម៉ាក់នឹងលេងតែមួយ តាំងពីដើមមកបែរជាកូនបើលេងត្រូវអំឡុងពេលណាមួយទៅវិញរហូតប៉ាម៉ាក់ព្យាយាមស្វែងរកម៉ាក់ទឹកដោះគោផ្សេងផ្សេងលោកវិជ្ជបណ្ឌិតហាងរតនាឯកទេសទូទៅបានដឹងថាករណីបែបនេះលោកបានជួបច្រើនណាស់មកហើយ ដោយអាការៈដែលអាណាព្យាបាលបានលើកឡើងមានដូចជា បើមិនសូវឡើងគីឡូទល់លេមួករីករុះក្អួតចង្អោរលោកវិជ្ជាបណ្ឌិតរូបនេះបានបន្តថាករណីទារកកើតរហូតដល់10ខែឬ1ឆ្នាំ គីឡូឡើងលឿនណាស់ហើយបន្តពីចូលដល់វ័យនោះក្មេងលែងសូវឡើងគីឡូទៅទៀតហើយលោកបានថែមទៀតថា ជាទូទៅក្មេងចាប់កើតដល់4ខែ ជាមធ្យមមួយសប្តាហ៍ឡើង200ទៅ300ក្រាមដូចនេះពេលកូនធំដល់វ័យ1ឆ្នាំ គីឡូឡើងកាន់តែយឺតទៅយឺតទៅព្រោះតែបែបនេះហើយទើបពួកគាត់សន្និដ្ឋានថា កូនបើទៅដោះគោប្រភេទតែមួយ លេខតែមួយនោះលេខត្រូវតទៅទៀតតែតាមពិតនោះគឺជាធម្មជាតិរបស់ក្មេងតែប៉ុណ្ណោះចំណែកករណីមានរាករូសក្អួតចង្អោរទលិមួក